សួស្តីអ្នកនរគ្នានេះគឺជាព័ត៌មានអាប់ដេតសម្រាប់ការប្រកួត MSC នៅថ្ងៃខាងមុខនេះទី1ចំពោះ Skin Star ក៏ដូចជា Skin Gary និង Kagura គេនឹងធ្វើការទម្លាក់ឲ្យយើងបង្វល់ម្ដងទៀតហើយ Skin វាមានរួមជាដូចជា Skin Chang'e កតុកកាចានិង God ហើយចំពោះមួយទៀតជាមួយនឹង Skin នេះ Hero នេះអ្នកដូចជាឈ្មោះថា Bara អញ្ចឹងហើយ ហ្នឹងបងខ្ញុំអាចក៏អធិស្ឋានផងដោយសារខ្ញុំមិនដែលបានលេង Hero ហ្នឹងទេបាទ skin Red Talon នោះគឺជា skin របស់ Karina អ្នកនរគ្នាបាទគឺ skin Epic តែម្ដងគឺពិតជាឯមែនតើជាមួយនឹង skin Karina Epic មួយចំពោះទី2គឺជាការទម្លាក់ជាមួយនឹង tickets របស់ MSC ដើម្បីអ្នកនរគ្នាយកវាទៅទិញបានដូចជា skin ចំពោះ ticket របស់ MSC ក៏មាន skin លុយលុយច្រើនដែរអ្នកនរគ្នាដូចជា skin Side Cloud និង Cloud ផងដែរហើយជាមួយមានជាមួយនឹងសុំ MSC ដែរអ្នកនរគ្នាគឺវាពិតជាឯមែនតើ សម្រាប់ខ្ញុំគឺគិតថា VM ជាមួយនឹង ticket MSC មួយនេះដែលយើងអាចយកទៅទិញជាមួយនឹង Cloud Special បានណាអ្នកគ្នាមែនតើពោះការយក ticket របស់ MSC ក៏វាមានឯពិបាកដែរអ្នកគ្នាទី1គ្រាន់តែអ្នកគ្នាធ្វើការលេង classic ឬមួយក៏ rank ដើម្បីឲ្យអ្នកគ្នា win មួយ game គឺអ្នកគ្នាអាចទទួលបានជាមួយនឹង150 MSC ទី2អ្នកគ្នាគ្រាន់តែធ្វើការ complete មួយ match in classic ឬមួយក៏ rank អ្នកគ្នានឹងទទួលបានជាមួយនឹង250 MSC គឺវាមានអីពិបាកទេអ្នកគ្នាចំពោះការយក ticket MSC នេះគឺវាងាយស្រួលមែនតើ ហើយចំពោះការយកតិកេតមួយទៀតឲ្យបានកាន់តែច្រើននិងងាយស្រួលគឺងាយស្រួលហើយបានកាន់តែច្រើនទៀតអ្នកទាំងអស់គ្នាគឺអ្នកទាំងអស់គ្នាគ្រាន់តែធ្វើការ select យកជាមួយនឹង team មួយណាដែលអ្នកទាំងអស់គ្នាគ្រប់ត្រអ្នកទាំងអស់គ្នានឹងទទួលបានជាមួយនឹង ticket ជាច្រើនអូខេអ្នកទាំងអស់គ្នាអញ្ចឹងការយក ticket របស់ MSC នៅថ្ងៃខាងមុខនេះគឺវាងាយស្រួលទេអ្នកទាំងអស់គ្នាហើយចំពោះចំពោះការ free ticket និង event ដែលចេញមកនៅក្នុងការប្រកួត MSC នេះគឺខ្ញុំអត់ទាន់ច្បាស់ថ្ងៃទីប្រហែលដែរនៅពេលប្រកួត MSC គឺវាអាចនឹងចេញមកដែរអញ្ចឹងណាអ្នកទាំងអស់គ្នាអ្នកទាំង ទាំងអស់គ្នាបាទអញ្ចឹងគឺអ្វីដែលខ្ញុំចង់ប្រាប់ដល់គ្នាគឺមានប៉ុណ្ណឹងទេអញ្ចឹងសង្ឃឹមថាអ្នកគ្នានឹងជួយគ្រប់គ្រងខ្ញុំហើយមិនបញ្ចប់វីដេអូបាទកុំភ្លេចចុច like ធ្វើការ subscribe ជូនខ្ញុំអ្នកមួយផងអូខេបាទបាយបាយចាំជួបគ្នាវីដេអូក្រោយ do do do do do do one for them hood girls, them good girls, straight masterpieces. Stylin', wildin', living it up in the city. Got Chuck's on with Saint Laurent, gotta kiss myself, I'm so pretty. I'm too hot.